បាទសួស្តីបងប្អូនអ្នកគ្នា បាទស្វាគមន៍មកកាន់ Channel បាទ Team Lock KX ត្រឡប់វិញជាមួយនឹងវីដេអូថ្មីបាទសុខសប្បាយអត់បងប្អូនអ្នកគ្នាបាទចឹងនៅវីដេអូនេះគឺខ្ញុំនឹងធ្វើការនិយាយតទៅជាមួយនឹងបាទខ្សែភាពយន្តបាទសម្រាប់បងប្អូនអ្នកគ្នាស្វាគមន៍ប្រុសស្វាគមន៍នារីដែលចូលចិត្តតាមដានទស្សនាបាទនៅខ្សែភាពយន្តបាទល្បីល្បីបាទនិយាយពីខ្សែខ្មែរបាទអញ្ចឹងមុននឹងចូលដល់វីដេអូបងប្អូនអ្នកគ្នាមកថ្មីអត់តបានចុច Subscribe នៅ Channel បាទ Team Blogger KH ទេបងប្អូនទាំងអស់គ្នាជួយចុច Subscribe ដាក់មួយទៅបាទដាក់រូបអណ្ដឹងដើម្បីទទួលបាននូវវីដេអូទាក់ទងជាមួយនឹងចំណេះដឹងនៃការកំសាន្តជារៀងរាល់ថ្ងៃផងដែរខ្ញុំបាទនឹងផុសជាបន្តបន្ទាប់បាទអូខេអញ្ចឹងវីដេអូនេះគឺចេញសម្រាប់បងប្អូនអ្នកគ្នាដែលចូលចិត្តតាមដានទស្សនាបាទនៅខ្សែភាពយន្តភាគថៃភាគចិនភាគកូរ៉េបាទឥណ្ឌាហ្វីលីពីនអីហ្នឹងគឺមានទាំងអស់តែម្ដងបាទ ចឹងខ្ញុំតែងតែចេញវីដេអូបង្ហាញជូនបងប្អូនអ្នកគ្នាដែលចូលចិត្តតាមដានទស្សនានៃខ្សែភាពយន្តភាគបាទបងប្អូនអាចចូលទៅទស្សនាបានក៏ដូចជាចង់មើលរឿងអ្វីក៏បានដែរដែលនិយាយជាភាសាខ្មែរបើគឺសំឡេងច្បាស់ HD តែម្ដងបាទអញ្ចឹងគឺមើលអត់ដាច់ភាកទេបងប្អូនបាទបងប្អូនអាចមើលភាកភាក1ភាក2រហូតដល់ភាក3រហូតដល់ភាកបញ្ចប់តែម្ដងបាទ បាទអញ្ចឹងបងប្អូនចូលមកគឺបងប្អូនបាទអឺអ្នកដែលថ្មីថ្មីអត់ទាន់បានចុច Subscribe ក៏ដូចជាមើលវីដេអូនេះហើយអត់ទាន់បានចុច Subscribe នៅ Channel បាទ Team Blocker KA បងប្អូនជួយចុច Subscribe មកមួយទៅបាទអញ្ចឹងខ្ញុំខ្ញុំធ្វើការបង្ហាញនៅ website បាទភូមិខ្មែរបាទលេខ1ដែលបងប្អូនអ្នកគ្នា មួយចំនួនគឺគាត់បានស្គាល់ហើយបាទភូមិខ្មែរលេខ1បាទគឺមានខ្សែពីយន្តភាគថៃបើចិន បាទកូរ៉េឥណ្ឌាបាទហ្វីលីពីនបាទគឺមាន បាទខ្សែភាពយន្តច្រើនមែនទែនបាទអញ្ចឹងបងប្អូនអាច search បាន បាទបងប្អូនចូលទៅកាន់ Google អញ្ចឹងមកនេះបងប្អូនវាបាទនៅកន្លែងនេះឥឡូវខ្ញុំសូមបង្ហាញបងប្អូនបាទអញ្ចឹងបងប្អូនចូលទៅកាន់ Google អញ្ចឹងមកនេះកន្លែងហ្នឹងបងប្អូន search ភាសាភូមិខ្មែរអញ្ចឹងមកបាទបន្តមកទៀតបងប្អូននឹងឃើញ website ហ្នឹងនៅខាងលើហ្នឹងតែម្ដងនេះគេដាក់ថាភូមិខ្មែរ បាទលេខ1បាទ .com អញ្ចឹងបងប្អូនចុច like អញ្ចឹងមកបាទតមកទៀតបងប្អូននឹងឃើញមានបាទខ្សែភាពយន្តបាទល្បីល្បីជាច្រើនមែនទែននៅក្នុង website នេះបាទមានទាំងថ្មីទាំងចាស់ទាំងម្ដងបាទសម្លេងច្បាស់ HD បាទបាទគឺរឿងល្បីល្បីដែលនិយាយជាភាសាខ្មែរហើយមាន playlist ងាយស្រួលសម្រាប់បងប្អូនអ្នកនាងចុចទៅទស្សនាបាទ អូខេអញ្ចឹងបងប្អូនឃើញបាទនៅកន្លែងនេះបាទយើងអូសមកមើលសិនមកបាទអញ្ចឹងបាទបងប្អូនអាចអូសមើលសិនមកមុននឹងយើងចុចទៅនៅខ្សែភាពយន្តបាទផ្សេងផ្សេងទៀតបាទអញ្ចឹងយើងអូសមកអញ្ចឹងហើយបាទបន្តមកទៀតបងប្អូនអាចជ្រើសរើសនៅស្ថានីយ៍ទទួលបាទមួយណាដែលបងប្អូនចង់មើលបាទអញ្ចឹងបងប្អូនអាចចុចបាទនៅប៉ុស្តិ៍មួយនឹងមកបាទ អូខេឧទាហរណ៍ថាបងប្អូនចង់មើលរឿងភាគបាទមើលនៅខ្សែភាពយន្តភាគបងប្អូនចុចនៅកន្លែងនេះបាទបងប្អូនអាចរើសជា movie បាទមានខ្មែរមានថៃមាន Chinese និង Korea បាទបងប្អូនអាចជ្រើសរើសនៅកន្លែងនេះបានបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលចិត្តតាមដានទស្សនានៃខ្សែភាពយន្តភាគឧទាហរណ៍ភាគថៃបងប្អូនបងប្អូនចុចនៅ សាច់មានពាក្យថៃបាទពលលេខ7បាទបងចុចចូលចឹងមកបាទបន្តមកទៀតគឺវារត់ចូលទៅកាន់ playlist បាទខ្សែពយន្តភាគបាទថៃពលលេខ7តែម្ដងបាទនៅកន្លែងហ្នឹងគឺបញ្ជាក់ប្រាប់បងប្អូនចឹងបាទអូខេបាទសង្ឃឹមថាបងប្អូនតន់នៅកន្លែងនេះបាទអញ្ចឹងគឺបងប្អូនអាចចុច មកគឺឃើញមានខ្សែភាពយន្តជាច្រើនមែនទែនដែលគេអាប់ឡូតវីដេអូបច្ចេករាយរាល់ថ្ងៃតែម្ដង សម្រាប់បងប្អូនអ្នកគ្នាដែលចូលចិត្តតាមដានទស្សនានឹងខ្សែភាពយន្តភាគបាទថៃបាទឧទាហរណ៍ថាបងប្អូនចូលចិត្តបាទប៉ុសលេខ3បងប្អូនចុចទៅលើប៉ុសលេខ3មកបាទបន្តមកទៀតបងប្អូនអូសមកក្រោមចេះបាទបងប្អូននឹងឃើញស្ថានីយ៍ទូរទស្សន៍ប៉ុល3នេះឃើញអ្នកគេដាក់នេះបាទប៉ុល3បាទ អញ្ចឹងរឿងខ្សែភាពយន្តភាគបប៉ុសលេខ3បាទអញ្ចឹងគឺមានច្រើនមែនតើបាទមានទាំងថ្មីមានទាំងចាស់តែម្ដងសម្រាប់សម្លេងច្បាស់ HD បាទហើយមាន playlist ងាយស្រួលបាទយើងចុចទៅទស្សនាបាទបាទអញ្ចឹងបងប្អូនអាចចុចមើលទៀតដល់មានយើងចុចដល់លេខ1 2 3យ៉ាងមកហើយវាចេញរឿងផ្សេងៗទៀតដើម្បីឲ្យ យើងមើលតែម្ដងបាទ បាទបងប្អូនឃើញបាទគឺបាទរឿងច្រើនមែនតើបាទសុទ្ធតែដើម្បីដើម្បីឲ្យល្អល្អមើលបាទវីដេអូនេះគឺសម្រាប់បងប្អូនអ្នកនាងដែលចូលចិត្តតាមដានទស្សនានៃខ្សែភាពយន្តភាគតែប៉ុណ្ណោះបាទអញ្ចឹងឧទាហរណ៍ថាបងប្អូនចូលចិត្តមើល One TV បងប្អូនចុច Like One TV ហ្នឹងទៅបាទចុច Like One TV ហ្នឹងបាទ ចឹងបងប្អូននឹងឃើញមានវីដេអូនៅស្ថានីយ៍ទូរទស្សន៍ប៉ុស One TV ដែលនិយាយជាភាសាខ្មែរមាន playlist ងាយស្រួលហើយយើងចុចតាមដានចឹងណាបាទអូខេដោយសារតែអ៊ីនធឺណិតខ្ញុំរឿងស្រួលចាំបន្តិចបាទបាទបងប្អូនបាទចឹងដោយសារតែអ៊ីនធឺណិតរបស់ខាងខ្ញុំហ្នឹងគឺបាទលេង slow សង្កឹមដល់បងប្អូនអរគុណអធិស្ឋានបាទ បាទអញ្ចឹងវាចេញមកហើយបាទនេះគឺរឿង ថ្មី ថ្មីទាំងអស់តែម្ដងបងប្អូនបាទបងប្អូនអាចចូលមកទស្សនាបានបាទឧទាហរណ៍ថាបងប្អូនចង់មើលរឿងភាគចិនបងប្អូននេះចុចកន្លែងនេះត្រី3នៅខាងនេះខាងលើហ្នឹងបងប្អូនយកពាក្យថា Chinese movie មកចុចមកឡើងហ្នឹងមកបាទបន្តមកទៀតបងប្អូនរងចាំបន្តិចទៅបាទវានឹងដើរឲ្យបងប្អូនតែម្ដង បាទបងរងចាំតិចហើយបងប្អូនអូស្ក្រូវាចឹងមកបាទបងប្អូននឹងឃើញមានខ្សែភាពយន្តបាទភាគចិនបាទនេះភាគចិនបងប្អូនឃើញហើយនេះបាទអញ្ចឹងមានខ្សែភាពយន្តភាគចិនជាច្រើនមែនទែនតែមាន playlist ងាយស្រួលសម្រាប់បងប្អូនអ្នកគ្នាចូលទៅទស្សនាបាទឬ playlist បាទនិយាយទៅបងប្អូនមើលឬថាមើលអស់ភាគធំភាគ29 30អីចឹងឬក៏វានៅភាគ បន្តទៀតបងប្អូនរងចាំ2ទៅ3ថ្ងៃទៅគឺគេផុសវីដេអូជាបន្តបន្ទាប់ តទៅជាមួយនឹងរឿងនីមួយៗ playlist នីមួយៗតែម្ដងបាទបងប្អូន scroll មកចឹងបងប្អូនអាចឃើញមានលេខ1 2 3ចឹងបងប្អូនចុចតាមលេខទាំងនោះគឺចេញបាទរឿងបាទជាច្រើនទៀតសម្រាប់បងប្អូនអរគុណតែម្ដងបាទចឹងនៅលើ website មួយនេះគឺល្បីមែនទេបាទ website ភូមិខ្មែរលេខ1គឺវាអឺមានផុសបាទខ្សែភាពយន្តបាទ ថ្មីថ្មីបច្ចុប្បន្នរាល់ថ្ងៃតែម្ដងមានទាំងរឿងចាស់រឿងថ្មីបងប្អូនអាចចូលមកស្រាវជ្រាវក៏ដូចជាមើលបាទខ្លួនឯងទៅបាទអញ្ចឹងបងប្អូនចូលចិត្តតាមដានរឿងមួយណាបងប្អូនអាចចុចបាទរើសយកមកទស្សនាបានបាទនៅខ្សែភាពយន្តទាំងអស់ហ្នឹងបាទអូខេអញ្ចឹងវីដេអូនេះសង្ឃឹមថាបងប្អូនទាំងគ្នានឹងពេញចិត្តបាទអរគុណបងប្អូនទាំងគ្នាដែលបានតាមដានទស្សនាលើវីដេអូមួយនេះបាទអរគុណច្រើន